បាទនេះពីបានអញ្ចឹងមានន័យថា យើងត្រូវបានអព្រូជាដៃគូរបស់ YouTube ហើយបាទអញ្ចឹងបន្ទាប់ពីអញ្ចឹងនេះ channel របស់ខ្ញុំអញ្ចឹងមានន័យថាយើងជាដៃគូរបស់ YouTube ហើយបាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នា ថ្ងៃនេះវិល មកជួបគ្នា ម្ដងទៀតហើយតាកតងទៅនឹងការរបៀបនៃការស្នើសុំ monetize YouTube ហើយកាលពីមុនយើងបានជួបគ្នាវីដេអូម្ដងមុនរួចហើយតាកតងការស្នើសុំនឹងហើយការស្នើសុំគឺនៅថ្ងៃអាទិត្យទី26វេលាម៉ោង8:15នាទីព្រឹកឥឡូវយើងចូលវីដេអូបន្ត បន្ទាប់ទៀតបន្ទាប់ពី3ថ្ងៃទៅយើងចូលមកអ៊ុតមើលទាំងអស់គ្នាថា មានអ្វីប្លែកបន្ទាប់ពីការស្នើសុំនឹងបាទឥឡូវយើងតាមដានទាំងអស់គ្នានេះយើងចូល Firefox មកបន្តមកទៀតយើងចូលទៅអ៊ុតមើល email ព្រោះជាធម្មតានៅពេលដែលទទួលបានដំណឹង គឺផ្ញើ email ចូលមកបាទ នេះ inbox នេះនេះអញ្ចឹង YouTube គេបានផ្ញើមកឲ្យយើងហើយគឺ congratulation អញ្ចឹងមានន័យថាយើងត្រូវបាន approve ជាដៃគូរបស់ YouTube ហើយបាទអញ្ចឹងបន្ទាប់ពីរយៈពេល3ថ្ងៃរងចាំ review ដែរអញ្ចឹងហើយខ្ញុំទទួលបានហ្នឹងគឺម៉ោង1:38នាទី គឺផ្ញើមកឲ្យអញ្ចឹងគេនេះ បាទបន្តមកទៀតយើងចូលទៅ YouTube របស់យើងបាទអញ្ចឹងយើងចូលទៅូធូប Studio បាទនេះផ្ញើមកឲ្យហើយអញ្ចឹង នេះ channel របស់ខ្ញុំអញ្ចឹងមានតែថាយើងជាដៃគូរបស់ YouTube ហើយអញ្ចឹងយើងចូល get start បាទនេះបន្ទាប់មកទៀតតែយើងត្រូវធ្វើអ្វីបន្តទៀតអញ្ចឹងយើងនេះតាមទៅយើងចូលទៅមើលវីដេអូរបស់យើង បាទយើងឃើញថាអញ្ចឹងអាកន្លែង monetize នេះអ្វីដែលយើងត្រូវធ្វើបន្តបន្ទាប់ទៀតហ្នឹងគឺកន្លែងនេះកន្លែង monetize អញ្ចឹងយើងចូលទៅបើកវាទាំងអស់មកខ្ញុំន័យថាវីដេអូរបស់យើងអាចរលុយបានហើយតែបើបិទអញ្ចឹងមានន័យថាយើង ពេលដែលគេចូលមើលគឺយើងរលុយបានអញ្ចឹងយើងចូលទៅ on on វាម្ដងមួយមកអញ្ចឹង បាទចូលវាគ្រប់វីដេអូទាំងអស់នេះអញ្ចឹងថាវីដេអូរបស់យើងវីដេអូរបស់ខ្ញុំតាក់ទងនឹង channel នេះគឺមានទៅដល់229វីដេអូបាទហើយគ្រប់លក្ខខណ្ឌទាំងអស់ហើយពេលពេលខ្លះវាផ្ញើ email មក គឺវាដាក់នៅខាងលើនេះខាងលើនេះមានន័យថាឲ្យយើង monetize វីដេអូទាំងអស់ហ្នឹង យើងចុចទៅ គឺវាវាអនទាំងអស់យើងអត់ពិបាកចុចម្ដងមួយម្ដងមួយអញ្ចឹងទេតែនេះដោយសារវាអត់ឲ្យអញ្ចឹងយើងត្រូវទៅចុចចំណុចម្ដងមួយបើកម្ដងមួយម្ដងមួយអញ្ចឹងរហូតគ្រប់វីដេអូរបស់យើងយើងរលុយបានហ្នឹងគឺ229គឺយើងត្រូវតបើកទាំងអស់អញ្ចឹងនៅពេលយើងផុសវីដេអូក្រោយៗទៀតយើងធ្វើដូចគ្នាអញ្ចឹងទៅអញ្ចឹងមិនថាវីដេអូរបស់យើងនេះគឺអាចរលុយបានហើយបាទអរគុណសម្រាប់ ការតាមដានអញ្ចឹងបើមានវីដេអូអីថ្មីទៀតខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញអ្នកទាំងអស់គ្នាបាទសូមអរគុណសម្រាប់ការតាមដានប៉ុន្តែខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាអ្នកផ្សេងទៅគាត់ចេះច្រើនជាងនឹងទៀតបាទប៉ុន្តែនេះខ្ញុំគ្រាន់តែសាកល្បងលើកដំបូងទៅគឺទទួលបាន បានជាលើកទី2របស់ខ្ញុំដែលធ្វើយ៉ាងទៅគេបើក monetize ឲ្យ បាទអរគុណសម្រាប់ការតាមដានទស្សនា